ថ្ងៃមួយវានឹងជួយ អ្នកបានតើអ្នកធ្វើអ្វីដើម្បីរកបានខ្ញុំឈរនៅលើវាខ្សាច់ទី1អ្នកដើរនៅពេលយប់ទី2អ្នកដោះកៅអៅចេញហើយយកមកគ្របលើទឹកកុំឲ្យហួត ចម្លើយទី1អ្នកដើរនៅពេលយប់ពេលជួបនឹងឆ្កែកាចទី1ត្រូវរត់ចេញទី2ត្រូវចោលរបស់មួយឲ្យឆ្កែចាប់អារម្មណ៍ ចម្លើយទី2ត្រូវចង់របស់មួយឲ្យឆ្កែចាប់អារម្មណ៍ពេលអ្នកកំពុងលោតឆ័ត្រយងតែឆ័ត្រយងមិនដំណើរការ ទី1អ្នកត្រូវការពារពេលធ្លាក់ទង្គិចជាមួយក្បាលនិងដើមទ្រូងទី2ប្រើឆ័ត្រយងស្រគួរ ចម្លើយទី2ប្រើឆ័ត្រយោងស្រគួរកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗផងណា